ស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរគឺខ្ញុំលើកយកការសន្ទនាមួយពីការដំណើរផ្សារបាទដែលខ្ញុំដកស្រង់ចេញពីសិភើរៀនចិនភាគ2មកអញ្ចឹងអឺខវិននេះប្រាំតាអត្តបទចៃសៀសាវអញ្ចឹងនៅក្នុងសាលារៀនអញ្ចឹងមានបកគោពីអ្នកគាត់សន្ទនាគ្នាអេគាត់និយាយថាវ៉ាយ៉ោឈីបៃជីងលីយ៉ូ 你记得什么时候去ជួយហោជាង A គាត់ថាខ្ញុំចង់ទៅលេងបៃជីងឬចង់ធ្វើដំណើរកម្សាន្តទៅបៃជីងតើអ្នកគិតថាពេលណាដែលល្អគាត់សួរគាត់សួរគាត់សួរគេជាង B ណា九月去北京旅游最好ចឹងខែ9ទៅលេងបេជីងគឺពិតជាល្អណាស់ 为什么តើហេតុអ្វីសមសមប្រមាថាហេតុហេតុអ្វី九月的北京天气不冷也不热ចឹងអាយឺហ្នឹងគឺ ប្រហែលក្តៅឡឹងឡឹងប្រហែលត្រជាក់ចឹងមានន័យថាខែ9ហ្នឹងកាសធាតុនៅប៉ៃជីងធានឈីហ្នឹងគឺកាសធាតុហ្នឹង ចឹងកាសធាតុនៅប៉ៃជីងគឺមិនត្រជាក់ហើយក៏មិនក្តៅហើយក៏មិនក្តៅដែរមិនគេថាចង់សម្ដៅថាកាសធាតុល្មមហ្នឹងបាទអញ្ចឹងយាកហ្នឹងគឺប្រើថាខែហើយជីវយាងប្រើថាខែ9ជីវជាងគឺ9អង់គ្លេសគឺ December Leo បាទនេះ Leo ហ្នឹងប្រើថា travel ឬដំណើរកម្សាន្តចឹងជាតើជាតើប្រាំថាគិតឬក៏មានអារម្មណ៍ថា profile បើយើងអំបើមានអារម្មណ៍មួយទៀតកានជាតែនេះជាតើប្រាំថាគិតនេះជួយជួយប្រាំថាដូចណាស់ហ្នឹង ដូចជួយហោពិតជាល្អណាស់គៀតប្រើហិនហោដែរដោយសារវាសំដៅទៅលើដំណើរផ្សាយនេះអឺ voice summer បាទ voice summer voice summer ហ្នឹងគឺហេតុអ្វីហើយយឺនឹងប្រែមកថាផងដែរបាទអញ្ចឹងខ្ញុំអានម្ដងទៀតណា 我要去北京旅游，你记得什么时候去ជួយហៅចឹងអឺខ្ញុំចង់ទៅលេងបេជីងតើអ្នកគិតថាពេលណាដែលល្អពេលណាដែលល្អបំផុតនោះគឺជួយនឹងតាមបំផុតឬក៏ណាស់ពេលណាដែលល្អណាស់ជឿថាល្អបំផុតទេល្អវាស្រួលស្ដាប់ 九月去北京旅游ជួយហោខែ9ទៅលេងបេជីងគឺទៅបេជីងគឺពិតជាល្អណាស់គឺក៏ពិតជាល្អបំផុតហើយវ័យសមហេតុអ្វីជាវយៈទៅបេជីងធានឈីពុលឹងពុអពុលឹងយើពុយឺមិនថា ខែ9អាកាសធាតុនៅប៉ៃជីងគឺมันក្តៅมันត្រជាក់ពេកហើយក៏มันក្តៅពេកគីឡូម៉ូគឺចង់និយាយចឹងបាទអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះបាទបើសិនជាបងប្អូន ចង់បានវីដេអូប្រភេទជាការសន្ទនាបងប្អូនចូលទៅក្នុង playlist រៀនចិនភាគ2ដែរខ្ញុំនឹងធ្វើវីដេអូបាទនេះគឺជាវីដេអូទី1ជួបគ្នានៅវីដេអូក្រោយសូមអរគុណ